បានហើយដែលគុំនៅតែម្នាក់ឯងសែនគុំដល់គុំដែរគ្មានអ្នកប្រឡាយគ្មានអ្នកលើចិត្តពីតែខ្ញុំជាចាប់ប្រាប់អ្នកណាក៏មិនដឹងខាងក៏គ្មានអ្នករួ